សូមស្វាគមន៍មកកាន់ Channel ខ្ញុំបាទនៃ Officer ទៀតហើយបាទថ្ងៃនេះដែរខ្ញុំបាទនឹងចែករំលែកខ្មោចពិតដែលវាបានកាត់ឡើងនៅខេត្តកំពង់ធំចន្លោះឆ្នាំ1993មានអំប្រុសម្នាក់ហើយ admin ក៏សូមមិនបញ្ចេញឈ្មោះគាត់តែងតែជួបខ្មោចឡងជារឿយរឿយតែបើតាមចាស់បុរាណបាននិយាយថារីសេដាឬក៏ក្រយ៉ៃខ្មោចឡងនៅក្នុងឆ្នាំ1979ដល់ឆ្នាំ1998ប្រទេសយើងតែងតែជួបផលវិបាកចោលប្លន់កັບសម្រាប់គ្នាទៅវិញទៅមក ដោយសារតែប្រទេសយើងនៅពេលរួចផុតពីសង្គ្រាមប៉ុលពតដូច្នេះហើយធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះនាំឲ្យពួកគេបង្កើតចលាចលឆក់ប្លន់កាប់សម្លាប់មនុស្សដើម្បីបានស្បៀងចំណីអាហារមកចិញ្ចឹមជីវិត។ បើនិយាយឲ្យចំទៅបើទោះបីជាប្រទេសយើងរួចផុតពីសង្គ្រាមប្រល័យពូជសាសន៍របស់ពលពតក៏ប៉ុន្មានក៏នៅតែជួបចលាចលក្នុងប្រទេសដោយគ្មានសុខសន្តិភាពដោយសារតែកង្វះខាតនៃស្បៀងចំណីអាហារចិញ្ចឹមជីវិតរបស់ប្រជាជនទៅធ្វើឲ្យមានការឆក់ប្លន់ដូចនេះនៅថ្ងៃមួយអំប្រុសម្នាក់នោះនិងឪពុករបស់គាត់ក៏បានធ្វើដំណើរដោយរទេះគោដើម្បីដឹកកណ្ដាប់ទៅដាក់ស្រែនៅពេលយប់ គឺចន្លោះពីម៉ោង7ទៅម៉ោង8យប់ពីព្រោះបើចាំព្រឹកយកកណ្ដាប់ស្រូវទៅដាក់ស្រែគឺប្រហែលជាមិនទាន់អាចស្ទង់ស្រូវនៅពេលព្រឹកបានទេដូច្នេះហើយធ្វើឲ្យគាត់និងឪពុករបស់គាត់សម្រេចដឹកកណ្ដាប់ស្រូវនោះទៅដាក់ស្រែទាំងយប់នៅពេលដែលពួកគាត់ដឹកកណ្ដាប់ស្រូវទៅដាក់ស្រែហាក់បីដូចជាមិនទាន់មានរឿងអ្វីកើតឡើងនៅពេលដែលពួកគាត់បានដឹកកណ្ដាប់ទៅដល់ស្រែគឺនៅចន្លោះប្រហាក់ប្រហែលម៉ោង7ជិតម៉ោង8យប់ពួកគាត់ក៏បានលើកកណ្ដាប់ស្រូវដាក់ស្រែរួចរាល់គឺនៅចន្លោះប្រហាក់ប្រហែលជាម៉ោង8ជិតម៉ោង9យប់ ពួកគាត់ក៏នាំគ្នាបរទេសគោត្រឡប់មកផ្ទះវិញនៅក្នុងសម័យនោះតាមផ្លូវពោពេញទៅដោយព្រៃឈើក៏ស្រាប់តែលឺឆ្កែចចកព្រុសជាច្រើននៅក្បែរនោះនៅពេលដែលគាត់បានធ្វើដំណើរដល់ពីកណ្ដាលផ្លូវគឺចំត្រង់ចំណុចដែលជាទីកន្លែងមានមនុស្សគេសម្លាប់ជាច្រើនអ្នកដោយសារតែចោលប្លន់សម្រាប់អំប្រុសម្នាក់នោះគឺមានអារម្មណ៍ថាភ័យខ្លាច តែបើចំពោះឪពុករបស់គាត់គឺគាត់មិនដែលខ្លាចខ្មោចឡើយនៅពេលដែលធ្វើដំណើរដល់ត្រង់ចំណុចនោះក៏ស្រាប់តែសัตว์គោទាំងពីរក្បាលបានឈប់ថ្មឹងហើយផ្អើលផ្អើលក៏ប៉ុន្តែសัตว์គោទាំងពីរក្បាលនោះខំរើបំរាស់ទៅមុខក៏ពួកវានៅតែមិនអាចទៅមុខរួចឡើយនៅពេលនោះឪពុករបស់គាត់ក៏បានដឹងថាប្រកាសជាមានអ្វីមួយខុសប្រក្រតីទៅលើគោទាំងនោះឪពុករបស់គាត់ក៏ងើបឈរហើយសម្លឹងទៅមុខ ក៏ស្រាប់តែឃើញមានស្រមោលពណ៌សមួយនៅខាងមុខសត្វគោដោយរូបរាងកាយទាំងនោះមានតែខ្លួននិងអត់ក្បាលអត់ជើងហើយសម្លៀកបំពាក់ហាក់បីដូចជាកខ្វក់នៅពេលនោះឪពុករបស់គាត់ក៏បានស្រែកហៅគាត់ថាអានាងឯងហុចមកឲ្យអញតិចនៅពេលនោះអ៊ំប្រុសម្នាក់នោះគឺមិនទាន់ដឹងអ្វីទេគាត់ដឹងត្រឹមថាឪពុករបស់គាត់យកមុងវាយគោហើយមុងនោះគឺស្រដៀងទៅនឹងខ្សែតីក៏ប៉ុន្តែមុងគ្រាន់តែវិញធ្វើដោយឈើដូចជាដើមប្រដៅឬវល្លិសោមជាដើម នៅពេលនោះឪពុករបស់គាត់ក៏បានសូត្រមន្តអាគមទៅលើមងមួយនោះហើយអ៊ំប្រុសម្នាក់នោះក៏ចាប់ផ្ដើមឆ្ងល់ទៅលើឪពុករបស់ខ្លួនហើយអ្វីបានជាឪពុករបស់គាត់បានសូត្រលឺលឺហើយអ៊ំប្រុសម្នាក់នោះក៏ចាប់ផ្ដើមសង្ស័យថាប្រហែលជាមានអ្វីហើយទៅឪពុករបស់គាត់ធ្វើដូច្នោះ នៅពេលឪពុករបស់គាត់បានសូត្រមន្តអាគមហើយគាត់ក៏ទាញមងវាយទៅមុខសត្វគោទាំងពីរក៏ឮសំឡេងស្រែកយ៉ាងត្រហឹងនៅពេលនោះហើយអំប្រុសម្នាក់នោះបានដឹងថាជាខ្មោចហើយអំប្រុសម្នាក់នោះគឺជាមនុស្សដែលខ្លាចខ្មោចខ្លាំងមែនទែននៅពេលដែលគាត់ឮដូច្នេះគាត់ក៏ងើបពីរទេះមើលក៏បានឃើញស្រមោលពណ៌សអត់ក្បាលអត់ជើងនៅពេលនោះគាត់ភ័យហើយតក់ស្លុតខ្លាំងមែនទែនធ្វើឲ្យគាត់យំដោយសារតែគាត់ខ្លាចខ្លាំងពេក ហើយស្រមោលពណ៌សដែលនៅពីមុខរទេះនោះក៏បានបាត់ទៅវិញដោយសារតែខ្លាចឪពុកគាត់វាយនឹងមោងមួនអាគមមួយនោះហើយគាត់ក៏បាននិយាយទៅកាន់កូនគាត់ថាអត់អីទេអានាងកុំភ័យកុំខ្លាចវាទៅបាត់ហើយអំប្រុសម្នាក់នោះនៅពេលដែលគាត់ឮដូច្នោះគាត់ក៏មានអារម្មណ៍ថាមាត់ភ័យខ្លាចបន្តិចប៉ុន្តែនៅពេលដែលពួកគាត់បានធ្វើដំណើរចេញពីនោះប្រហែលជា3-400ម៉ែត្រក៏ស្រាប់តែមានត្បាល់យ៉ាងធំមួយខាំងនៅពីមុខរទេះហើយឪពុករបស់គាត់ក៏បានដឹងថាវាប្រកាសជាមានវិញ្ញាណខ្មោចមកឡងទៀត នៅពេលនោះគាត់ក៏គិតតែពីបរទេសទៅមុខហើយគាត់ក៏បានសូត្រអ្វីមួយយ៉ាងដើម្បីដេញវិញ្ញាណទាំងនោះហើយអ៊ំប្រុសម្នាក់នោះក៏ចាប់ផ្ដើមភ័យខ្លាចបន្តទៀតក្រោយពីឪពុកគាត់បានសូត្រអ្វីមួយយ៉ាងហើយគាត់ក៏បានស្រែកជេរយ៉ាងខ្លាំងខ្លាំងហើយត្បាល់នោះនៅពេលដែលពួកគាត់បានបរទេសទៅដល់ក៏ស្រាប់តែបានបាត់ទៅវិញអ៊ំប្រុសម្នាក់នោះគឺគាត់គិតតែពីភ័យនឹងអោបឪពុកគាត់យ៉ាងណែនដោយគាត់និយាយទាំងពាក្យភ័យខ្លាចថាទុកបរទេសឲ្យលឿនលឿនទៅខ្ញុំខ្លាចណាស់ពុករបស់គាត់ក៏បានសើចហើយនិយាយថាប៉ុណ្ណឹងខ្លាចអីអានាង កាលពីចំនួនមុនខ្មោចលងសហាយជាងនឹងទៅទៀតអានាងពុកបានជួបខ្មោចបំពេកូនឬព្រីកាឡាភ្លើងបើនិយាយឲ្យចំទៅខ្មោចស្អីក៏ពុកធ្លាប់ជួបដែរឪពុករបស់គាត់ក៏បានប្រាប់ទៅអ៊ំប្រុសម្នាក់នោះថាបើយើងតាំងចិត្តកុំខ្លាចខ្មោចគឺខ្មោចទាំងនោះមិនហ៊ានលងបន្លាចនឹងធ្វើអីយើងទេពីព្រោះនៅពេលដែលគេដឹងថាយើងខ្លាចគេនឹងលងបន្លាចយើងដូច្នេះហើយត្រូវតាំងចិត្តនឹងរឿងមមធ្វើកុំខ្លាចអ៊ំប្រុសម្នាក់នោះលើឪពុកគាត់និយាយដូច្នោះហើយក៏គាត់នៅតែខ្លាចដដែលពីព្រោះគាត់មិនដែលស៊ាំនឹងជួបពីមុនមក នៅពេលដែលពួកគាត់បានបរទេសដល់ចំណុចមួយទៀតគឺជាចំណុចដែលមិត្តភ័ក្តិពួកម៉ាក់បានបាញ់សម្លាប់គ្នាកាលពីចំនួននោះគឺមិនទាន់មានច្បាប់តឹងរឹងអំពីការកាន់កំភ្លើងដោយសារតែពួកគាត់ធ្លាប់ជាទាហានសម័យប៉ុលពតគាត់ក៏បានផឹកស៊ីនៅម្ដុំនោះហើយក៏មានចំនួនឆ្លោះគ្នារហូតដល់បាញ់មិត្តភ័ក្តិខ្លួនឯងស្លាប់នៅពេលដែលគេបាញ់សម្លាប់ហើយគេក៏បានយកទៅកប់ចោលនៅម្ដុំនោះ អំប្រុសនិងឪពុករបស់គាត់នៅពេលដែលបរទេសដល់ចំណុចនោះអំប្រុសម្នាក់នោះគឺគាត់គិតតែពីអបឪពុករបស់ខ្លួននៅលើរទេះនៅពេលដែលគាត់បែរខ្នងមើលរទេះខាងក្រោយខណៈដែលឪពុករបស់គាត់កំពុងតែវាយគោទៅមុខក៏ស្រាប់តែឃើញស្រមោលបរោះម្នាក់ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅដូចជាទីហ៊ានសម័យប៉ុលពតនៅពេលនោះគាត់ក៏បានដឹងថាជាខ្មោចគាត់ក៏បានខ្សឹបប្រាប់ទៅឪពុករបស់គាត់ថាមកទីរ៉ៃពុកមកទីរ៉ៃពុកនៅពីខាងក្រោយឪពុករបស់អំប្រុសម្នាក់នោះឮដូច្នោះគាត់ក៏ទាញម៉ងយកមកវាយទៅលើខ្មោចនោះ ខណៈនៅពេលនោះស្រមោលខ្មៅនោះកំពុងតែអង្គុយនៅលើរទេះដោយបែកខ្នងក៏ស្រាប់តែបែកក្បាលដោយមិនកាច់ខ្លួនសម្លឹងមើលអំប្រុសនិងឪពុករបស់គាត់ដូចជាចង់គំនុំដោយទឹកមុខស្លេកស្លាំងនិងខ្លួនពោពេញតែដោយឈាមឃើញដូច្នោះអំប្រុសម្នាក់នោះក៏បានស្ដីបន្ទោសទៅលើខ្មោចនោះទៀតដោយនិយាយធ្ងន់ធ្ងរថាហើយម្លងអញនឹងស្មានតែអញខ្លាចមកបន្លាចតែកូនអញឲ្យកូនអញខ្លាច បើហើយមិនចុះពីលើរទេះអញទេហើយចង់ឈឺខ្លួនមែនប្រយ័ត្នតែអញសូត្រមន្តអាគមដេញកុំប្រាប់ថាអញមិនបានប្រាប់វយនៅពេលនោះស្រមោលខ្មៅនោះក៏បានបាត់ទៅវិញហើយពួកគាត់ក៏បានបរទេះទៅយ៉ាងស្ងាត់ ដោយមិនមានរឿងអ្វីកើតឡើងទៀតនោះទេនៅពេលដែលអ៊ំប្រុសម្នាក់នោះធ្វើដំណើរដល់ផ្ទះគាត់ក៏បានប្រាប់រឿងរ៉ាវទៅម្ដាយនិងប្អូនប្អូនគាត់នៅពេលដែលប្អូនប្អូនគាត់បានស្ដាប់ហើយគាត់ក៏មានអារម្មណ៍ថាភ័យខ្លាចហើយម្ដាយនិងឪពុករបស់គាត់ក៏បាននិយាយថាកូនឯងកុំខ្លាចគេគ្រាន់តែមកបន្លាចយើងទេបើយើងធ្វើកុំខ្លាចក៏គេមិនហ៊ានមកបន្លាចយើងដែរត្រូវចាំថានៅពេលដែលយើងជួបពពួកអមនុស្សត្រូវធ្វើចិត្តរឹងមាំតាំងចិត្តធ្វើកុំខ្លាចនៅពេលដែលអ៊ំប្រុសម្នាក់នោះបានលើការណែនាំនោះ គាត់ក៏ចាប់ផ្ដើមរៀនតាំងចិត្តឈប់ខ្លាចខ្មោចនៅថ្ងៃមួយលោកតារបស់គាត់គឺជាតាអាចារ្យហើយលោកតារបស់គាត់ក៏បានបបួលគាត់ទៅគេងជាមួយនៅពេលនោះគាត់ក៏បានទៅគេងជាមួយលោកតានោះទៅ នៅពេលយប់គាត់កំពុងតែគេងក៏ស្រាប់តែមានស្រមោលស្ទង់ស្ទង់ពីរនាក់កំពុងតែនិយាយឆ្លើយឆ្លងជាមួយលោកតារបស់គាត់ហើយគាត់ក៏មានអារម្មណ៍ថាភ័យខ្លាចខ្លាំងមែនទែនដោយសារតែនៅពេលថ្ងៃមានមនុស្សជាច្រើនយកវឡុងឲ្យលោកតាដោយវឡុងនោះគឺលោកតាបានសូត្រឧទ្ទិសកុសលផលបុណ្យទៅឲ្យសាច់ញាតិរបស់ពួកគេដែលបានស្លាប់ដូច្នេះហើយអំប្រុសម្នាក់នោះឃើញតែស្រមោលខ្មៅខ្មៅ ជួនកាល2នាក់ជួនកាល3នាក់ហើយជួនកាលក៏ច្រើននាក់ផងដែរគឺពួកគេមកយករបស់របរដែលសាច់ញាតិរបស់គេបានឲ្យលោកតារបស់គាត់សូត្រឧទ្ទិសទៅឲ្យគឺគាត់នៅតែមានអារម្មណ៍ថាភ័យខ្លាចដដែលពីព្រោះឃើញខ្មោចម្ដង2នាក់ម្ដងច្រើននាក់ដែលកំពុងតែអង្គុយនិយាយឆ្លើយឆ្លងជាមួយលោកតាគាត់គឺនៅក្បែរកន្លែងដែលគាត់កំពុងគេងនោះឯងខណៈនៅពេលនោះអ៊ំប្រុសម្នាក់នោះកំពុងតែលួចបើកភ្នែកមើលរំរំនៅពេលដែលខ្មោចទាំងនោះបានឆ្លើយឆ្លងជាមួយលោកតានិងទទួលបានអ្វីដែលសាច់ញាតិរបស់គេបានឧទ្ទិសឲ្យពួកគេក ក៏បានត្រឡប់ទៅវិញទៅប៉ុន្តែនៅមានស្រមោលផ្សេងផ្សេងបានចូលមកបន្តបន្ទាប់នៅពេលនោះគឺធ្វើឲ្យគាត់មិនអាចគេងលក់នោះទេដោយសារតែគាត់ភ័យខ្លាចខ្លាំងពេកនៅពេលព្រឹកគាត់ក៏ត្រឡប់ទៅផ្ទះវិញដោយមិនហ៊ានសួរលោកតាអំពីរឿងទាំងនោះនៅពេលរសៀលលោកតាក៏បានបបួលគាត់មកគេងជាមួយទៀតប៉ុន្តែត្រូវបានគាត់បដិសេធហើយគាត់ក៏បានប្រាប់រឿងរ៉ាវទាំងនោះទៅលោកតានិងឪពុករបស់គាត់ក៏ស្រាប់តែឪពុករបស់គាត់សើចយ៉ាងខ្លាំងពីព្រោះឪពុករបស់គាត់ធ្លាប់នៅជាមួយលោកតារបស់គាត់ស៊ាំទៅហើយ ហេតុការណ៍ទាំងនោះគឺជារឿងធម្មតារបស់គាត់ទេលោកតារបស់គាត់ក៏បាននិយាយថាអើអត់អីទេចៅបើចៅឯងមិនគេងជាមួយលោកតាក៏អត់អីដែរតាស្មានតែចៅឯងអត់ចេះខ្លាចខ្មោចដូចពុកឯងហ្នឹងហើយទៅតាក៏បបួលចៅឯងទៅគេងជាមួយឪពុករបស់គាត់ក៏បានណែនាំអ៊ំប្រុសម្នាក់នោះទៀតដោយនិយាយណែនាំគាត់ថាអានេះថ្ងៃត្រូវរៀនកុំខ្លាចខ្មោចណាកូនប៉ុន្តែអ៊ំប្រុសម្នាក់នោះក៏នៅតែមានអារម្មណ៍ថាភ័យខ្លាចដដែលច្រើនឆ្នាំកន្លងផុតទៅតារបស់គាត់ក៏បានស្លាប់ទៅ នៅថ្ងៃមួយដើមឈើមួយក៏បានត្រូវប៉ាន់លក់បានថ្លៃគឺឈើនោះគេហៅឈ្មោះថាដើមក្រញុងគឺតម្លៃឈើនេះគឺថ្លៃជាងឈើផ្សេងផ្សេងទៀតហើយគាត់ក៏ដើរចូលព្រៃដើម្បីរកឈើនោះយកមកលក់នៅពេលដែលគាត់បរទេសគោតែម្នាក់ឯងដល់ក្នុងព្រៃគាត់ដើររកដើមក្រញុងនោះឃើញជាច្រើនប៉ុន្តែដើមក្រញុងនោះគឺមានក្លឹមតូចតូចទៅធ្វើឲ្យគាត់មិនចង់បានដើមក្រញុងក្លឹមតូចតូចនោះហើយគាត់ក៏បានបរទេសនោះចូលទៅក្នុងព្រៃកាន់តែជ្រៅទៅជ្រៅទៅនៅពេលដែលគាត់ហូបបាយថ្ងៃត្រង់ហើយគាត់ក៏ដើរស្វែងរកទឹក នៅពេលដែលគាត់ដើរជិតដល់អូរទឹកមួយប៉ុន្តែនៅក្នុងអូរនោះគឺមានទឹកបន្តិចបន្តួចតែសំណាងដែរនៅមានអណ្ដូងមួយនៅក្នុងអូរនោះនៅពេលដែលគាត់ដើរជិតដល់អូរនោះក៏ស្រាប់តែឃើញស្រមោលស្ទង់ស្ទង់មានសម្លៀកបំពាក់ពណ៌សសក់ត្រឹមស្មាប៉ុន្តែអត់មានជើង កំពុងតែឈរនៅមាត់អូរហើយគាត់ក៏បានដឹងច្បាស់ថាបើមិនព្រាយក៏ជីខ្មោចដែរគាត់ក៏ចាប់ផ្ដើមតាំងចិត្តដើរសម្ដៅទៅអូរនោះដោយការធ្វើមិនខ្លាចនៅពេលដែលគាត់ដើរដល់គៀកស្រមោលស្ទង់ស្ទង់នោះគាត់ក៏បានស្រែកជេរខ្លាំងខ្លាំងថាម៉េចបានហងឯងមកឈរនៅចំកណ្ដាលផ្លូវអញដើរអញ្ចឹងខ្វះកន្លែងឈរណាស់មែនបានជីមកឈរនៅកណ្ដាលផ្លូវឲ្យអញដើរទៅមុខមិនរួចនៅពេលនោះព្រាយឬខ្មោចនោះខឹងយ៉ាងខ្លាំងថែមទាំងកាច់ក្បាលមកក្រោយមើលគាត់យ៉ាងកាច់សាហាវហើយមុខសុទ្ធតែឈាមនិងភ្នែកធំធំ ឃើញតែពាក្យកណ្ដាលខ្លួនពីក្រោមឡើងលើដោយអត់មានជើងនៅពេលនោះអំប្រុសម្នាក់នោះគឺគាត់មានអារម្មណ៍ថាភ័យខ្លាចដែរតែនៅពេលដែលគាត់ធ្លាប់ជួបស៊ាំនឹងការណែនាំរបស់ឪពុកគាត់ផងនោះគឺគាត់ចាប់ផ្ដើមមានអារម្មណ៍ថាឈប់ខ្លាចហើយគាត់ក៏ស្រែកជេរខ្លាំងៗទៀតថាម៉េចហងអញឈរនៅមើលមុខអញដល់ណាប្រយ័ត្នអញសោតមុនអាគមដេញតិចថាអញមិនបានប្រាប់វើយព្រាយឬខ្មោចនោះឮដូច្នោះហើយក៏បានបាត់ស្រមោលនោះទៅ តាមក៏ពិតទៅអំប្រុសម្នាក់នោះគឺគាត់គ្មានចេះមន្តអាគមនិងចេះសូត្រអីទេនៅពេលនោះគាត់ក៏ដើរចូលទៅក្នុងអូរនោះមើលទៅក្នុងអូរនោះគឺគ្មានទឹកទេ តែឃើញអណ្ដូងនៅក្បែរនោះហើយអណ្ដូងមួយនោះគឺទឹកថ្លាខ្លាំងមែនតែនដោយសារតែគាត់មិនមានអ្វីដងទឹកផឹកគាត់ក៏អោនផឹកទឹកក្នុងអណ្ដូងនោះទៅតែនៅពេលនោះក៏ស្រាប់តែឃើញក្បាលខ្មោចឬព្រាយនោះផុសចេញពីទឹកអណ្ដូងនោះទៀតដោយភ្នែក ធំធំនិងមុខសិតតែឈាមគាត់ក៏ងើបស្ទុះពីអណ្ដូងនោះយ៉ាងលឿនតែនៅពេលនោះគឺគាត់ខឹងខ្លាំងពេក ក៏យកដៃទៅទះក្នុងទឹកនោះយ៉ាងខ្លាំងគឺដោយគេទះកំភ្លៀងក្បាលខ្មោចអញ្ចឹងធ្វើឲ្យខ្មោចនោះក៏បានបាត់ទៅវិញទៅហើយគាត់ក៏អោនផឹកទឹកក្នុងអណ្ដូងនោះម្ដងទៀតម្ដងនេះគឺខ្មោចកំពុងតែឈរនៅពីក្រោយខ្នងគាត់តែម្ដងនៅពេលដែលគាត់ងើបចេញពីអណ្ដូងនោះគាត់ក៏បែកខ្នងដើរទៅវិញប៉ុន្តែព្រាយឬខ្មោចនោះគឺមកគោគាត់ទៀតហើយហើយគាត់ក៏ស្រែកជេរទៀត ដោយនិយាយក្នុងព្រៃបំពងយ៉ាងខ្លាំងខ្លាំងថាអញមិនខ្លាចទេវើយក្រុមពួកអស់ហងឯងមានប៉ុន្មាននាក់ចេញឲ្យអស់មកព្រៃឬខ្មោចនោះឮដូច្នោះហើយក៏ស្រាប់តែបាត់ស្រមោលឈឹងទៅនៅពេលនោះគាត់ក៏ដើរសម្ដៅទៅរករទេះគោគាត់វិញនៅពេលដែលគាត់ស្វែងរកដើមក្រញុងបានគាត់ក៏ត្រឡប់ទៅផ្ទះហើយបានយកដើមឈើក្រញុងនោះយកទៅលក់ទៅចាប់តាំងពីពេលនោះមកគាត់ក៏លែងខ្លាចខ្មោច ហើយ admin ក៏គិតថាវាជាមេរៀនមួយនិងជាបទពិសោធន៍ដែលធ្វើឲ្យយើងលែងខ្លាចខ្មោចអញ្ចឹងប្រសិនបើអ្នកទាំងគ្នាធ្លាប់ជួបខ្មោចត្រូវតាំងចិត្តធ្វើកុំខ្លាចប៉ុន្តែបើសម្រាប់ខ្ញុំវិញទោះបីតាំងចិត្តប៉ុណ្ណាក៏នៅតែខ្លាចដែរអញ្ចឹងរឿងខ្មោចលងនៅខេត្តកំពង់ធំមានតែប៉ុណ្ណេះប្រសិនបើអ្នកទាំងគ្នាជឿឬមិនជឿអាស្រ័យលើអ្នកទាំងគ្នាចាប់ទុកថារឿងមួយនេះគឺជារឿងនិទានមួយដែលខ្ញុំបាទបានចែករំលែកឲ្យអ្នកទាំងគ្នាបានស្ដាប់លេងកំសាន្ត អូខេប្រសិនបើអ្នកទាំងអស់គ្នាមានរឿងចម្លែកចម្លែកចង់ចែកម្លែកអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមដើម្បីឲ្យខ្ញុំបាទយកការចែកម្លែករបស់អ្នកទាំងអស់គ្នាមកនិយាយឲ្យប្រិយមិត្តទាំងអស់គ្នាបានស្ដាប់អញ្ចឹងខ្ញុំមានតែប៉ុណ្ណេះប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តមើលវីដេអូរបស់ខ្ញុំបាទអ្នកទាំងអស់គ្នាគ្រាន់តែចុច subscribe ដើម្បីទទួលបានមើលវីដេអូថ្មីៗពីខ្ញុំ admin សូមអរគុណនិងសូមជម្រាបលា